នឹកណាណាស្ងួននឹកណាអូនសូនជីវិតក៏នៅតែនឹក ប្រត់អូនដល់ថ្ងៃស្រមៃដល់ព្រឹកថាសែនរលឹកមែននួនអងមមនឹកណានឹកណានឹកណា មកបងស្លាប់វិញកៅគុំទូមនិញគួរតែពេញចិន្តាឆោមឆាយយកប្តីថ្មីទៅហាលេងទេ ត់ទេណាប្រលឹងតែហើយគុំខឹងសុំថាបមួយខ្សើតអូនមិនភ្ញាក់ឡើយអូនហើយកុំខ្មាស់ ចេះនឹងក៏គេណាស្នាទៀងចាំងលោកតានឹងកូនរកមកណែទៅកូនមួយស្រួយដូចអំបុក